Happy Anniversary ហើយយូរណាស់បាយបាបងនឹងឆ្លងទៅរូបបងនេះកាន់តែសមអូនខ្លាំងបែកគ្នាកាន់តែ you អូគឺបងនេះរាប់តែម្នាក់ឯងឲ្យទៅដល់នៅថ្ងៃ8ប៉ុនណៃអូនបែកគ្នាឲ្យរូបអូននេះវេទនាដូចជារូបបងដែរចង់ឲ្យស្រួលបងយល់អូថាវាជឿចាប់ខ្លាំងប៉ុណ្ណា តើនៅថ្ងៃ8បងនេះតែងតែចង់ជួបស្រីចង់ឃើញមុខអូនចង់តែអូនមានស្មួនតែមិនដឹងខ្យល់អីស្រាប់តែឃើញនឹមនូនចោលអោបជាមួយនឹងអ្នកថ្មីឃើញភ្លៀងតើឲ្យរូបខ្ញុំធ្វើយ៉ាងណាទៅធាក់ជីវ៉ាឬដើរចេញទៅឲ្យឆ្ងាយអូយពិបាកសម្រេចចិត្តមិនដឹងធ្វើយ៉ាងណាតើនាងណាអាចប្រាប់ខ្ញុំបាន Happy anyway ងទៅរូបបងនេះកាន់តែសមមូនខ្លាំងបែកគ្នាកាន់តែយឺនអូគឺបងនេះរត់តែម្នាក់ឯងឲ្យទៅដល់នៅថ្ងៃ8ប៉ុន្តែអូនបែកគ្នាឲ្យរូបអូននេះវេទនាដូចជារូបបងដែរចង់ឲ្យស្រួលបានយល់អូថាវាជឿចាប់ខ្លាំងប៉ុណ្ណាពេលដែលត្រូវគេក្រមោ សង្សារថ្មីឲ្យជួបទុកសោករៀងរាល់ថ្ងៃសូមឲ្យគេនេះក្បត់អូនដោយអូននៅវ៉ាននេះក្បត់បងការជឿចាប់ការលឿនលួតលះអងឲ្យដល់វេបនៅអូនម្ដងនឹងអូននឹងដឹងថាពេលគេក្បត់ជឿចាប់ខ្លាំងនៅប៉ុណ្ណាខំស្មោះគេ បាយសាវ៉ានូអូននឹងស្គាល់នៃភាពជាផ្សាហើយក្នុងថ្ងៃនេះដែរបងសូមជូនពរដល់ជីវ៉ាឲ្យស្នេហាអ្នកទាំងពីរប្រកខាងគ្នាដូចឆ្កែនឹងឆ្មាមិនតែស្គាល់នៃក្តីសុខនៅក្នុងនៃរឿងនៃស្នេហាតែតែមានបញ្ហាបែកបាក់និងប្រេះឆាឲ្យអូនជួបតែទឹកណែកជួបតែស្នេហាដែលសាវ៉ាបងសូមជូនពរអូនឲ្យឆាប់បែកគ្នាណាអូនណា anniversary ហើយយូរណាស់ baby បងនឹងឆ្វឹងទៅរូបបងនេះកាន់តែសមមនខ្លាំងបែកគ្នាកាន់ទៅ you oh គឺបងមានរត់ទៅម្នាក់ឯងឲ្យទៅដល់នៅថ្ងៃ8ប៉ុនឲ្យអូនបែកគ្នាឲ្យរូបអូននេះវេទនាដូចជារូបបងដែរចង់ឲ្យស្រួលបានយល់ ចាប់ខ្លាំងប៉ុណ្ណាពេលដែលត្រូវគេក្បោ